ប៉ុន្តែរឿងគ្រោះថ្នាក់ជាងគេ ដែលមិនដឹងវាមិនចប់គឺការប្រែប្រួលអាកាសធាតុនេះជាបញ្ហាអត់ដឹងតែចប់ពេលណាទេហើយលើនេះពីមួយថ្ងៃ ទៅមួយថ្ងៃ ពីមួយថ្ងៃទៅមួយថ្ងៃបញ្ហាការប្រែប្រួលអាកាសធាតុបានធ្វើឲ្យមានការប៉ះពាល់ធំទូលាយធំទូលាយណាស់កម្ពុជាយើង យុគម្សិលនេះបាតុភូតកើតឡើងនៅខេត្តសៀមរាបដែលមានខ្យល់កត្រាស់និងភ្លៀងរហូតដល់ដួលរលំនិងរបួសស្លាប់ប្រជាពលរដ្ឋផងអញ្ចឹងរឿងវាកើតបែបនេះឆ្នាំនេះយើងមិនដែលធ្លាប់មានតាំងពីខ្ញុំកើតមកវាមិនដែលមានចំនួនខែប្រាំងទេប៉ុន្តែយើងមានចំនួនខែប្រាំងយើងមានចំនួនខែប្រាំង នៅប្រទេសថៃកំពុងតែរងគ្រោះទៅដល់គេហៅខ្យល់កខ្វក់បោកបោះទៅលើខេត្តមួយចំនួនរបស់ប្រទេសថៃនៅឥណ្ឌាខ្យល់កខ្វក់ក៏កើតមានសូម្បីតែនៅសហរដ្ឋអាមេរិកនៅរដ្ឋណាមួយនោះគឺខ្យល់អីស្អីរឿងស្អីនោះខ្យល់គួចខ្យល់អីនោះស្លាប់មនុស្សអញ្ចឹងនៅលើពិភពលោកនេះ រឿងបញ្ហាការប្រែប្រួលអាកាសធាតុជាបញ្ហាធំណាស់ធំណាស់តែទៀមទីឲ្យយើងទាំងអស់គ្នាប្រុងប្រយ័ត្នហើយមិនដឹងថាតើការប្រែប្រួលអាកាសធាតុវានឹងនាំមកនៅអ្វីខ្លះផលវិបាកអ្វីខ្លះសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជំរឿនល្អបំផុតសម្រាប់ឱកាសការងារ